អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកធ្វើការ review កម្មវិធីមួយ ដែលអ្នកទាំងអស់គ្នាតែងតែសួរខ្ញុំថា Razer ធ្វើមិនបានអាចបើកវាទៅ target វាទៅចេញ CX ហ្នឹងហើយនេះកម្មវិធីមួយនេះហើយកម្មវិធីមួយនេះខ្ញុំហ៊ាននិយាយថាភាគច្រើនគឺវាត្រូវបាន protect ដោយកម្មវិធីសិលាមេរោគណាអញ្ចឹងមុននឹងអ្នកទាំងអស់គ្នាធ្វើការ download កម្មវិធីនេះចូលមកក្នុង PC អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាត្រូវច្បាស់ថាអ្នកទាំងអស់គ្នាមើលបិទកម្មវិធីសិលាមេរោគឃើញចាប់បាត់ហើយ បិទកម្មវិធីសម្រាប់មេរោគហើយរួមជាមួយនឹងចូលមកកន្លែងនេះដើម្បីធ្វើការបិទ Defend Window ចោលអញ្ចឹងក៏មកស្ដាមមកយកពាក្យ Setting ហ្នឹងហើយហើយចូលកន្លែង Update and Security នេះចូលកន្លែង Window Security ចុចលើ Virus and Stream Protection ហ្នឹងហើយហើយយើងយកកន្លែងនេះមកនេះយក Management Setting អូខេអញ្ចឹងមុននឹងធ្វើការ download អ្នកទាំងអស់នេះបិទឲ្យអស់បិទឲ្យអស់ណាអូខេអញ្ចឹងបិទអស់បិទអស់អញ្ចឹងបិទប្រព័ន្ធហ្នឹងមក ហ្នឹងហើយហើយចុច dismiss វាចោលទៅហ្នឹងហើយហើយចាំធ្វើការ download វាណាហើយអឺខ្ញុំនឹងបញ្យលមួយទៀតនៅពេលអ្នកទាំងអស់គ្នាបិទរួច download វាបានហើយនេះណាហើយតើយើងគួរធ្វើម៉េចដើម្បីទុកនឹងម៉ាស៊ីនយើងចោលណានៅពេលដែលយើងបើកកម្មវិធីសម្រាប់មេរោគនឹងមកវិញឬកម្មវិធី Defend Window វិញកុំឲ្យវាចាប់អាហ្នឹងហ្នឹងអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបនៃការធ្វើវាណា អូខេហើយកម្មវិធីនេះវាចាប់របស់ខ្ញុំអស់ហើយនេះតិចទៀតចាប់ទៀតបានឡើយអានេះមិញខ្ញុំបិទហើយវាអត់ទាន់ចាប់ទេណាបើខ្ញុំហ៊ានបើក line defend window នេះ100%គឺវានឹងចាប់អានឹងទៀតហើយអញ្ចឹងខ្ញុំបិទអស់ហើយមិញអញ្ចឹងចំពោះ link download មាន2 link អ្នកទាំងអស់នេះអញ្ចឹងនេះខ្ញុំនឹងដាក់ពីក្រោមវីដេអូ channel YouTube ខ្ញុំណាហើយតាមធម្មតាខ្ញុំប្រាប់តិចណាហ្នឹងហើយអ្នកទាំងអស់នេះចូលមើល channel YouTube ខ្ញុំពីក្រោមគឺមាន link ហើយនេះបាច់សួរខ្ញុំថា link នៅណាទេចុចលើវីដេអូហ្នឹងហើយឧទាហរណ៍មើលបន្តមកទៀតនេះ អ្នកទាំងអស់នេះចុចលើវីដេអូនឹងរួចណានេះហើយលីងដល់ក្រោមនេះអឺនេះនេះសូមកណានេះលីងហ៎លីងចឹងណាហ្នឹងហើយអ្នកខ្លះណាគិតតែពីសួរអត់គិតមើលផងហ្នឹងហើយហើយខ្ញុំណាត់ឈ្នះអង្គុយប្រាប់គ្រប់រឿងងាប់អូខេអញ្ចឹងប្រព័ន្ធនឹងមកបានហើយនិយាយទៅអញ្ចឹងវិធីសាស្ត្រនៃការ download ខ្ញុំប្រាប់ហើយណាហើយលីងខ្ញុំដាក់ពីក្រោមវីដេអូនឹងដូចគ្នាហ្នឹងហើយអ្នកនរនេះអាចធ្វើការចូលមក down នេះបានហើយមួយទៀតធ្វើម៉េចដើម្បីឃើញ target ណាធ្វើម៉េចដើម្បីឃើញ target អូខេអញ្ចឹងអ្នកទាំងអស់ត្រូវចាំអាម៉ាត់ថា គ្រប់កម្មវិធីទាំងអស់អ្នកទាំងអស់គ្នាត្រូវធ្វើការបើកដោយដាក់ run administrator ហ្នឹងហើយអញ្ចឹងឧទាហរណ៍កម្មវិធីនេះខ្ញុំពលាវាចេញសិនណានេះខ្ញុំបើកពលាវាចេញសិនអញ្ចឹងវាមាន file នឹងស្រាប់ហើយអញ្ចឹងខ្ញុំពលាវាចេញមកសិន replace ទៅអត់អីទេហ្នឹងហើយបែបនឹងរួចនេះ CX ហ្នឹងហើយហើយយើងមកស្ដាំវាមកហើយយកពាក្យនេះ run administrator អូខេបែបនេះណារ៉ាន់បែបហ្នឹងអូខេចាញ់បែបហ្នឹងហើយណាហ្នឹងហើយហើយយើងវៃ password បីអីចូលមកអញ្ចឹងខ្ញុំសូម skip កន្លែង password បន្តិចអូខេបែបហ្នឹងមកយើងចូលដល់ក្នុង game ណាអូខេមិញ run administrator ចាំកន្លែងហ្នឹងណាកន្លែងដែលសំខាន់អញ្ចឹងកន្លែងនេះយើងមកស៊ីតាស៊ីឌីវ៉ាត់អនឡាញ3ម៉ោងអូខេហើយអ្នកទាំងអស់នេះក៏ដឹងដែរហើយឥឡូវកម្មវិធីមួយនោះនៅពេលដែលយើងព្យាយាមប្រើវា នេះយើងមកស៊ីការីវ៉ាត់អនឡាញឡៃនេះឬក៏ស៊ីនៅ CD ឬក៏ស៊ីនៅបៃជីងឬក៏ស៊ីនៅ Q សាត់ប៉ុន្តែឥឡូវវាបាត់បាត់ហើយអញ្ចឹងជំនួសចុងក្រោយគឺមានកម្មវិធី WPE Pro នេះទេដែលយើងអាចស៊ីទីវ៉ាត់អនឡាញបានណាអញ្ចឹងយើងមកកន្លែងហ្នឹងមកហើយចំពោះកម្មវិធីមួយនេះយើងមកស្ដាំដូចគ្នាអ្នកនរនេះមកស្ដាំដូចគ្នាហើយយកពាក្យ run administrator ដូចគ្នានេះបែបហ្នឹងណាវាចេញផ្ទាំងបែបនេះអញ្ចឹងនៅពេលដែលអ្នកថា get program 100%វានឹងចេញចេញឲ្យយើងហើយ ហើយខ្ញុំក៏សូមរីកមិនដែរអ្នកទាំងអស់នេះអាចបើកម្ដងតែមួយ GX បានហើយកុំបើកច្រើនតែច្រើនវាចេញមកច្រើនទាំងពេកយើងច្រឡំខ្លួនឯងទេណាចឹងយើង select ទៅវាមកអូខេប៉ណ្ណឹងមកចប់តមកទៀតយើងចូល setting option យកនេះឬយក2.0គ្រីសឥឡូវនេះមួយបានហើយអូខេប៉ណ្ណឹងមកណាហើយបន្តមកទៀតតាមបែបនេះខ្ញុំ review ពីវីដេអូមុននេះណាអូខេហើយបន្តមកទៀតនេះជួបតានេះយើងចុច play នេះជួបតានតែម្ដងបានហើយចុចក្រហមនេះ វាចេញកូដឲ្យយើងអញ្ចឹងកូដប៉ុណ្ណឹងអញ្ចឹងយើងដើម្បីធ្វើការស៊ីរីវ៉ាតអនឡាញអានេះអត់ទេសំខាន់អាមើលអសរកូដអាណាវេវិញចាំយើងគ្រីសឲ្យចុចវាវាដើរនេះអត់ទៀតអឺនេះបាច់អត់ទេអត់ទេអឺតាមពិតអ្នកនរនេះអាចសាកបានណាអានេះដោយសារខ្ញុំមើលអាណាកូដយើងវិញមិនខ្ញុំចុចវាប្រើតែខ្លីពេកវាអត់ត្រូវទេយល់ ចុះតិចប្លេះលោកនៅក្រោមទៅវិញថេអឺដោយសារមានសំណួរឆាតឆាតសួរខ្ញុំច្រើនតទៅការប្រើកម្មវិធីនេះហេតុនេះក៏ scan target អត់ចេញហ្នឹងហើយនេះបើប្រភេទនេះវាត្រូវហើយនេះអសវែងបែបនេះអញ្ចឹងយើងចុចវាមកបើសិនវាលុបទាំងកន្លែងនេះមានតែកូដនឹងត្រូវណាអញ្ចឹងបើអត់ចុចបើអត់ត្រូវទេអូខេបិទចោលយើងមើលផ្សេងទៀតបានណាសកន្លែងនេះរៀងវែងវែងមក ត្រូវអត់អូខេអត់ត្រូវទេណាចឹងអានេះមួយទៀតអត់ត្រូវទេអូខេចឹងមើលទៀតអឺនេះត្រូវហើយណាត្រូវហើយចឹងវាលុបទាំងបែបនេះគឺត្រូវហើយចឹងយើងរកស៊ីវាបានអ្នកទាំងអស់គ្នាត្រូវចាំម៉ាត់ថាគ្មានស្អីដែលស្រួលទេបើអ្នកទាំងអស់គ្នាអត់រាវនឹងហើយវាអត់ស្រួលទេហើយចំពោះកន្លែងនេះដូចខ្ញុំប្រាប់ចឹងគឺដូចតែលើកមុនទេ អ្វីដែលសំខាន់ជាងគេរាប់ពីលេខ1ដល់លេខ7មក ទី1ទី2ទី3ទី4ទី5ទី6ទី7អញ្ចឹងទី7នេះវាដើមដោយអក្សរលេខ9អញ្ចឹងកូដលេខនេះពី1ដល់10ពី0ដល់10អញ្ចឹងអ្នកនរអាចធ្វើការរៀបលេខបានអញ្ចឹងដាក់លេខ0មុនគេមកអត់ចេញទេណាអញ្ចឹងអត់ចេញលេខ0ទេយើងដាក់លេខ1លេខ1អូខេអត់ចេញទេអញ្ចឹងលេខ2អូខេចេញទៅលេខ3 អត់ទៀតលេខ4លេខ5លេខ6លេខ7លេខ8អូខេអត់ទៀតលេខ9អត់ទៀតចឹង A B C D E នេះចឹងអក្សរ E ហ្នឹងគេហ៎ចឹង scan រហូតដល់វាត្រូវនេះឃើញចឹង C បានហើយនេះឃើញអញ្ចឹង C នឹង C តែប៉ុណ្្នឹងឯងណាហ្នឹងហើយអាហ្នឹងអាច C បានហើយអញ្ចឹងរបៀបនៃការប្រើកម្មវិធីនេះដើម្បីចេញ target អាហ្នឹងវាយើងអាចធ្វើប៉ុណ្្នឹងចេញបានណាហើយមួយទៀតអ្នកទាំងអស់នេះនៅពេលដែលអ្នកទាំងអស់នេះ down បានហើយចូលមកក្នុងនេះហើយ ហ្នឹងហើយអឺអ្នកទាំងអស់គ្នាត្រូវធ្វើបែបនេះដើម្បីកុំឲ្យ កម្មវិធីសម្រាប់មេរោគវាចាប់កម្មវិធីនេះមិនយើងអញ្ចឹងមិញនៅក្នុងនេះក្នុងនេះណាបើខ្ញុំនេះមិនវាអញ្ចឹងដើម្បីកុំឲ្យកម្មវិធីសម្រាប់មេរោគស៊ីអាហ្នឹងណានៅពេលដែលយើងបើកវាអ្នកទាំងអស់ចូលមកកន្លែង option នេះចាប់ខ្ញុំសុំបិទអាផ្ទាំងនេះវិញសិនមកស្ដាំ setting នេះ update and security នេះយក window update យកអានេះ ហើយយើងមិនចុចកន្លែងនេះមែនទេហ្នឹងហើយយើងចូលមក manage setting នេះមកអូខេកន្លែងនេះបើសិនជាករណីអ្នកទាំងអស់គ្នាបើកវាអញ្ចឹង100%គឺកម្មវិធីនេះមេរោគនឹងចាប់ហើយឬក៏ defend window នឹងចាប់ហើយអញ្ចឹងដើម្បីកុំឲ្យវាចាប់យើងត្រូវឲ្យវានឹង system យើងស្គាល់វាអញ្ចឹងអ្នកទាំងអស់ scroll មកក្រោមបែបនេះណា scroll មកក្រោមបែបនេះហើយនេះឃើញពាក្យនេះហ្នឹងហើយអញ្ចឹងចុចកន្លែងនេះអានេះគេ exclusion អូខេយើងចុច add នេះមក yes ណាហើយកន្លែងនេះគឺជាកន្លែងដែលយើងត្រូវ add អានេះចូលហើយអញ្ចឹងដល់ពេលដែលយើង add វាចូលវាស្គាល់រហូតហ្មងទោះបីជាយើងបើកកម្មវិធីស្លាប់មេរោគក៏វាអត់ចាប់ដែរអញ្ចឹង add នេះយើង add ជាលក្ខណៈអីគេអូខេចុចមកជា file ជា file មានន័យថា add បានតែនេះមួយទេអញ្ចឹងខ្ញុំ add វាជា folder អូខេដើម្បីយកមក folder នឹងយកចូលតែម្ដងអញ្ចឹងចុចកន្លែងនេះណាហើយខ្ញុំដាក់ row អញ្ចឹងអា file របស់ខ្ញុំទុកលើ desktop អញ្ចឹងឃើញទេ desktop អញ្ចឹងខ្ញុំនេះនេះ WPE Pro អូខេយើង select មក ឃើញវាចេញមកកន្លែងនេះហេអញ្ចឹងនៅពេលដែលវាចេញមកកន្លែងនេះហើយអ្នកទាំងអស់គ្នាអាចដូរទីតាំងនេះបានទេណាអញ្ចឹងទីតាំងនៅលើ desktop គឺនៅលើ desktop អាច move វាចូល drive C កន្លែងផ្សេងក្រៅពីនឹងឬក៏ move វាចូល drive D អញ្ចឹងអត់ទេថា move ចូលគឺវាអត់ដើរទេណាហ្នឹងហើយអញ្ចឹង add ចូលរួចចប់ហើយណាយើងបិទវាមកហើយយើងចូលទៅបើកកម្មវិធីស្លាប់មេរោគហ្នឹងវិញចាំមើលណា defend window យ៉ាស់ច្រឡំនេះ virus security នេះនេះចាំមើលវាចាប់អត់ណាហ្នឹងហើយអូខេខ្ញុំបើកវិញ ណាខ្ញុំបើកវិញឲ្យអស់ណាហ្នឹងហើយបើកវិញបើកវិញបើកវិញអូខេចាំមើលវាចាប់អត់អូខេចឹងសំខ្ញុំសិន refresh វាមកអូខេនេះឃើញវាអត់ចាប់អីឃើញទេឃើញវាអត់ចាប់អីអញ្ចឹងដើម្បីអាចទុក file មួយនឹងនៅក្នុង PC យើងបានយើងអាចធ្វើបែបនេះបានណាហើយអញ្ចឹង file មួយនេះវាលេងចាប់ហើយអញ្ចឹងអ្នកទាំងអស់នេះធ្វើមិនក៏វាអត់ចាប់ដែរហ្នឹងហើយមានថាវាទទួលស្គាល់ file នេះជា file ដែរ security សម្រាប់យើង អញ្ចឹងបើយើងហ៊ានទទួលយក file ហ្នឹងយើងធ្វើបែបហ្នឹងបានណាហើយអញ្ចឹងថ្ងៃក្រោយយើងអាចបើកប្រើបានធម្មតាហ្នឹងហើយហើយរបៀបប្រើប្រាស់ដូចខ្ញុំប្រាប់អញ្ចឹងមកស្ដាំលើ game នេះយកពាក្យ run administrator នេះរួចមកស្ដាំលើនេះយកពាក្យ run administrator អញ្ចឹងធ្វើបែបហ្នឹងទាំងពីរបានវាអាចដើរហើយមួយទៀតអ្នកទាំងអស់នេះអាចគ្រាន់បើថាខ្ជិលមកស្ដាំណានេះមកស្ដាំលើវាមកយកពាក្យ property ណាអាហ្នឹងយើងឲ្យវា run ពេលដែលយើងបើកវា run ជាប់ជាមួយនឹង administrator តែម្ដងយកពាក្យអា capacity compass company ស្អីគេទេខ្ញុំអានអត់ដាច់ទេនេះមើលខ្លួនឯងអូខេចុច line នឹងមកហើយយើងយកពាក្យនេះ click line នេះ run this program as an administrator អញ្ចឹងអូខេវាមកតែប៉ុណ្្នឹងមកលើក្រោយយើងមិនបាច់មកស្ដាំចេះទេយើងគាត់10បាក់ click មួយវាក៏បានដែរណាហើយចំពោះនេះដូចគ្នាដែរណាយើងធ្វើបែបនឹងដូចគ្នានេះយកពាក្យនេះមកនេះនេះយើងអូខេមកប៉ុណ្្នឹងចប់អញ្ចឹងដល់ក្រោយយើងគ្រាន់តែនេះបើកនេះមក ឃើញវា plan administrator ស្រាប់ណាហើយចំពោះ file មួយនេះយើងមិនបាច់ចាំនេះដែរយើងគ្រាន់តែដាក់ click លើវាដូចគ្នាឃើញទេអញ្ចឹងយើង scan target 100%ដល់វាចេញឃើញនេះអូខេអឺនេះគាត់ជាអ្វីដែលខ្ញុំ share នៅអ្វីដែលខ្ញុំដឹងណាហើយចំពោះវិធីសាស្ត្រនៃការ add add កម្មវិធីនេះ add កម្មវិធីនេះចូល setting នេះគឺខ្ញុំបានមើលនៅ channel YouTube របស់បងសៀមេងហ្នឹងហើយគាត់អ្នកធ្វើទេហ្នឹងហើយអានេះគាត់ខ្ញុំយកមក alert ខ្លះខ្លះតាក់ទងទៅនឹងអ្នកដែលគាត់អត់សូវចេះប្រើអូខេហើយអញ្ចឹងបើសិនករណីអ្នកនរគ្នាធ្វើអត់ចេញទៀតអានឹងដឹងធ្វើម៉េចទេ ប្រាប់អស់ហើយអត់មានអីទៅហាយទេចង់និយាយថាសូអស់លេងណាហ្នឹងហើយ អីអ្វីដែលខ្ញុំ suggestion អ្នកទាំងអស់គ្នាព្យាយាមមើលវីដេអូខ្ញុំមួយមួយកុំឲ្យរំលោភណាហ្នឹងហើយខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងធ្វើបានដូចខ្ញុំដែរព្រោះខ្ញុំមិនមែនអ្នកជំនាញ IT ទេហ្នឹងហើយគ្រាន់ខ្ញុំព្យាយាមមើល YouTube ខ្ញុំព្យាយាមរាវខ្ញុំព្យាយាមប្រើប្រាស់វាហ្នឹងហើយអូខេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងណាអញ្ចឹងបើសិនជាកណៃដែលហោពេញចិត្តជាមួយនឹង channel YouTube ខ្ញុំអូខេកុំភ្លេចចុច subscribe និងចុចរូបកណ្ដឹងនៅលើ channel YouTube ខ្ញុំផងណាអូខេអរគុណបាយបាយ